ប្តីស្រឡាញ់បងគិតទៅធ្វើការទាំងបែបនេះហ៎អត់គិតចង់ធ្វើកិច្ចការងារឈឺចង្កេះមុនទេហ៎អឺ ណៃគឺកុំមាត់កុំមាត់ឥឡូវនេះមានតែអូនហើយនឹងបងពីរនាក់ឯងបងធ្វើមកបែបនេះហើយជាភ្ញាក់ផ្អើយត្រូវអត់ធ្វើមិនបើអូនចង់ឲ្យបងផ្លែកខ្លះអឺមើលមកអូនមើលអូនស៊ីស៊ីហ៎ មកខ្វែកអឺគឺគឺគឺមកអឺមកមកទៅហើយញ៉ាំសិននឹងអាបានទៅវិញគឺអត់អីទេកូនបន្តការងារឈឺចង្កេះកូនទៀតចាស់មកអីមិនក៏មិនប្រាប់ហ่าមិនក៏មិនប្រាប់លើអីឈួតឈួតចឹងហ่าបងជួយយើងប្រាប់អូនតើតើអូនកាត់បងរហូត ព្រះអើយមិនបានទៅដល់ឲ្យម៉ាក់ក្មេកឃើញរូបភាពបែបហ្នឹងអញ្ចឹងបងរ៉ែមកឯងស្គូនអេមកធ្វើអីបងបងនៅតែបងតាអូនឯងហ្នឹងណៃសុំសិនអត់ធ្វើការងារចកេះសិនទេអូ